មាតិយាមិមានិបញ្ចសិក្ខាបតិនិសាធុកាំកតវាអបមាតេនឹងនិចកលំសមារខេតបេអានិអន្តេនសកតញ្ញតេសិលេនបកសំបតិយសិលេននពុទ្ធំយតិសិលេនសាធិយេសាធុសាធុសាបងចូល mang đây kẹp đây mình luộc ốc ờ. con này tụt tụt ខ្ញុំនៅថាខ្ញុំលើលើតិចមើលសាប់សាប់សាប់មិនយ៉ាងលោកនេះ